ឃើញ brand brand ក្នុង Facebook រាល់ថ្ងៃការពិតតារាសម្ដែងម៉ាដូណារស់នៅក្នុងស្ថានភាពយ៉ាប់យ៉ឺនជំពាក់គេខ្ទង់60ម៉ឺនដុល្លារតារាសម្ដែងម៉ាដូណាត្រូវបានប្រិយមិត្តស្គាល់ព្រោះភាពកំ pl ុកកំ pl ែង ក្នុងពេល សម្ដែង និង ប្រជាប្រិយភាព គួរសមដែរក្នុង ពិភពសិល្បៈ ក្នុងសកម្មភាព Facebook គេសង្កេតឃើញ Madonna មិនដែលបង្ហាញស្ថានភាពផ្សេងៗឲ្យមហាជនដឹងនោះទេឃើញតែ brand brand និងសបាយក្នុងបណ្ដាញសង្គមនិងកម្មវិធីនានា ដោយគេមិនដឹងថា Madonna ជំពាក់គេរឿងតុងទីនដល់ទៅ60ម៉ឺនដុល្លារនោះទេ កាលពីប្រមាណខែមុនលោក Madonna ធ្លាប់ទម្លាយរឿងពិតថាលោកមានបំណុលជំទឹះ ព្រោះវិលវល់ក្នុងរឿងតុងទីនជំពាក់គេរហូតដល់60ម៉ឺនដុល្លារហើយកាលពីថ្ងៃទី6ខែមិថុនាម្សិលមិញនេះដែរគូស្នេហ៍របស់ Madonna បានបង្ហោះ Facebook ថាអាណិតប្រពន្ធខ្លាំងណាស់ប្រឹងថតមួយថ្ងៃ2ទៅ3កន្លែងបានលុយមកចិញ្ចងតុងទីន ពួកដែលបោកប្រាស់ពួកអ្នកជំពាក់លុយឃើញពួកខ្ញុំពេលនេះទេវាលំបាកខ្លាំងណាស់សុខភាពពេលនេះមិនទៅជាជាល្អទេ ឈឺល្មមល្មមមិនចំណាយលុយមកពេទ្យទេតើតែខ្លាំងបានមកដោយសារតែខ្លាចអស់លុយសងកូនល្អល្អដែលលេងជាមួយផ្ទះដីវិឡាខុនដូឡាន3គ្រឿងចិញ្ចៀនខ្សែកពេជ្រលក់ផ្ទិចក៏ទុកបំណុលចិត្ត60ម៉ឺនដុល្លារមិនគ្រប់ដែរអាណិតពួកខ្ញុំទេ យកលុយពួកខ្ញុំទៅហើយគេងលក់ស្រួលទេ ប្រហែលជាអត់លំបាកដូចជាពួកខ្ញុំទេលមើលទៅចា៎